អូខេណាសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកលេងទៀតហើយថ្ងៃនេះមកអឺអត់សូវបានចេញវីដេអូឯសាររវល់ចោតធ្វើការហើយអាថ្ងៃណាត្រូវបានលេងហ្នឹងលេងរៀងល្ងិតផងវាក់ថតហើយភាគច្រើនលេងអត់សូវបានថតឥឡូវមកនេះលេងថតនៅដៃគូដៃកង់នេះជួលទូកអានេះប្រឡងយើងអានេះភ្នំក្រោមបងភ្នំក្រោមយើងលេងនៅខាងប៉ែកភ្នំក្រោម អូខេជាមួយយើងចាំតាមដានទាំងអស់គ្នាបងប្អូនបានអំបិលឬក៏មិនអំបិលបាទតាមដានទាំងអស់គ្នាអូខេ Tama. No, mi trai. ចូលបងប្អូនអើយត្រីស្គមអែសោះហ្នឹងហើយកប់អត់ងាយចេញខាំទេណារឹកទៀតមាននុយចង់ខាំទៀតត្រីត្រីត្រីធំធំជាងដងតិច thôn chơi mười phèm phèm đọc lâu lắm rồi អញស្អប់គប់ចង់បតក់ហ្នឹងដល់ខ្យល់មកជន់ តែត្រីចូលប្រឡងចូលប្រឡងហើយហៅតាមមួយលខ្វល់ទៅចុះអត់ខំខំក្បាលទូកបងប្អូនអើយបីខំត្រីបីខំវាខំនោះចូលមកលាក់ពីភ្នែកមកចូលថ្ពាល់វិញ ចូលភ្នែករួចចូលថ្ពល់អត់អីទេតែចូលភ្នែករួចភ្នែកមានតែជប់ហ្នឹងបងត្រីយ៉ាង3ខាំខាំកាច់ចូលដែរថតដែរត្រីយើងបានមួយគេសួស្តីអ្នកទាំងអស់គ្នាឥឡូវម៉ោង7មេឃយើងស្ទុំមេឃនៅលេង នៅនេះល្ងិតដូចចង់ល្ងិតមែនសន្ទុំហើយអញ្ចឹងថ្ងៃនេះមើលឆ្លៀតមកលេងតាមបលាយតាមស្រែនេះតិចបាទប្រឡងសល់ពីគេហើយម្សិលមិញទៅលេងនៅភ្នំក្រោមនិយាយគប់មកលងញាចត្រីខំតែមួយគត់ តែចេះចោលសើចហើយចេះសល់នុយមានណាកាន់ casting យកមកគប់នៅស្រ័យក្បែរផ្ទះនេះបណ្ដោយហ្នឹងមិនបាទបើបានបានតាមចាំតាមដានទាំងអស់គ្នាបងប្អូនព្រោះអីយើងគុំបានមកព្រឹកថ្ងៃប្រហែលចូលធ្វើការរវល់អូខេកាយអូខេខ្ញុំបងខ្ញុំប្រហែលបិទនុយវែងហើយផ្ដាំងក៏ដាក់អីក៏ដាក់ដែរហើយដាក់កវលមកក្របទៅបានអត់ចង់ដាក់កវលតែចាជ្រុលយកមកដាក់ my Okay. มาสวยมากของแมนคำคำโอ้ยคำเขาว้าวโชคลาขลุ่มคำเขาโอ้ย Rồi lên em đó Nè to Trời à. trời nó trái rồi ថារួចណាណាត្រីអូនោះត្រីអូថងមុនអើយ bốn không à không được chỗ nó đi chất mặc lô thế và làm bảy khám chứ bỏ thông thông ok khăm cả chứ អូមកកូនទៅកាភ្លេងក្នុងមាត់វាកូនត្រីក្នុងមាត់វា không khó không thấy rồi không thấy rồi lẹ đó không vội តូចដែរខំអត់ដូចសំលេងអូអូអូអូវាលាក់មកវាលាក់អស់ចិត្តបងឯងតូចដែរអូមកលាក់ឡើងខ្មាញ់ស្មៅហ្នឹង cây nới Đây này rồi ô vợ chạy nhưng bố này vợ chạy nhưng thấy này thực tế thực tế đây này tôi là hai quá tôi lạnh ចាំអត់លឺសំឡេងហ៎ខំចូលបានត្រឹមនឹងកណាត់ខ្លួនទៅខ្លាំងខ្ញុំចាំមក10ឡូវហើយបានត្រៃទៅផ្ទះឡូវហើយ ra đây mới cũng phải chọn chai chọn chai cả rồi Wow. Esse é no centrão brincando. Vamos, galera. Aí, tem a nave. ល្បូតអីល្បូតល្បូតផ្លៅបងល្បូតផ្លែអូមិនចេះខ្ជាក់នុយឡើងប៉ុណ្ណោះ